ឆ្នាំ48រហូតមកដល់ច្បាប់សិទ្ធិជនជាតិដើមហើយនឹងកតិកាសញ្ញាផ្សេងផ្សេងហ្នឹងគេបានមានពាក្យស្លោកមួយគេថាអឺមនុស្សដែលធ្វើអាក្រក់នៅលើពិភពលោកហ្នឹងវារឿងនៅលើពិភពលោកហ្នឹងវា អាក្រក់ទៅអាក្រក់ទៅមិនមែនដោយសារមនុស្សធ្វើអាក្រក់ហ្នឹងទេវាដោយសារមនុស្សដែលល្អហើយមានអំណាច មិនព្រមបបួលគ្នាធ្វើអីសោះអញ្ចឹងហ៎ដល់តែអញ្ចឹងទៅ ពាក្យស្លោកអស់ហ្នឹងវាហាក់ដូចជានៅយូរទៅក្រុមអ្នកខាង ប្រចាំប្រទេសតែគេស្រឡាញ់លទ្ធិប្រជាធិបតេយ្យមួយចំនួន គេមានការអាណិតអាសូរចំពោះប្រជាពលរដ្ឋមហាអំណាចអមេដឹកនាំប្រទេសនីមួយៗអឺក្រុមប្រទេសដែលមិនខ្វល់អំពីរឿងសិទ្ធិសេរីភាពហ្នឹង ចេះតែធ្វើអញ្ចឹងទៅហើយប្រជាពលរដ្ឋស្រែកមិនស្រែកទៅ ប្រសិនបើអ្នកដែលអាចមានលទ្ធភាពជួយមកអន្តរាគមដល់មនុស្សជាតិទូទៅឥឡូវតួយ៉ាងយើងនិយាយអំពីច្បាប់សិទ្ធិមនុស្សហើយនឹងច្បាប់សិទ្ធិជនជាតិដើមនឹងជាដើមប្រសិនបើអន្តរជាតិតួយ៉ាងដោយអង្គការសហប្រជាជាតិហើយក្រុមសហគមន៍អឺរ៉ុបឬមួយសហរដ្ឋអាមេរិក លោកមិនជួយជោគជួយចែវលោកមិនជួយ អន្តរាគមទេ ប្រជាពលរដ្ឋនៅតាមប្រទេសនានាតាមប្រទេសដែលអឺមេដឹកនាំហ្នឹងគាត់មិនសូវជាគោរពច្បាប់ហើយយកអំណាចផ្ដាច់ការរបស់ខ្លួនគៀបសង្កត់ប្រជាពលរដ្ឋប្រជាពលរដ្ឋអស់នោះគ្មានកន្លែងរើហ្មងអត់មានកន្លែងរើទេព្រោះហេតុនោះបានគេខំប្រឹងជួយរំដោះ ក្បាលម៉ាស៊ីនដែលតស៊ូរឿងសិទ្ធិសេរីភាពនឹងជាមួយក្រុមមេដឹកនាំមួយចំនួនដែលវាមិនគោរពច្បាប់អឺហើយមិនព្រមដូចថាយល់ដឹងស្វែងយល់អំពីរឿងប្រជាប្រដ្ឋរបស់ខ្លួនណាទុកសោករបស់ប្រជាប្រដ្ឋខ្លួនហ្នឹងគិតអំពីតែបាក់ពួកបាក់ក្រុមរបស់វាហ្នឹងដល់អញ្ចឹងទៅយើងមើលឃើញថា គេមិនអាចទុកឲ្យ ក្រុមចងេងចងាងហ្នឹងតទៅទៀតទេ ដោយលោកលីថនតឹងមានប្រសាសន៍មិនអញ្ចឹងថាយើងឃើញដឹងថារុស្ស៊ីកំពុងតែធ្វើការគំឆ្គងបំពេញនៅលើច្បាប់អន្តរជាតិតួយ៉ាងដូចជាលើកតបទៅវាយប្រហារប្រទេសយូក្រែននឹងជាដើមប្រទេសចិនគាត់ក៏បានចាប់ផ្ដើមវាទីនៅក្នុងសមុទ្រចិនត្បូងដោយមិនក្រែងរឯងណាអញ្ចឹងទៅ មិនក្រែងរឯងច្បាប់អន្តរជាតិ ចរចាគ្នាក៏មិនចរចាដោយត្រឹមត្រូវអីចឹងហើយការធ្វើពលានយន្តហោះតារាងយន្តហោះនៅកណ្ដាលសមុទ្រអីក៏ក៏ចេះតែធ្វើចឹងទៅនិយាយបដើហើយក៏ក៏ចេះតែធ្វើចឹងទៅដល់តែចឹងទៅការលូកលាន់របស់គេវាមិនមែនវានៅលើកិច្ចសន្យាទាំងអស់ទេគេដើរទៅលើផ្លូវច្បាប់មិនដំបូងគេរាយសំណាញ់ច្បាប់នឹងដើម្បីធ្វើការចរចាគ្នាក៏ប៉ុន្តែអ្នកដែលមិនគោរពច្បាប់មុននោះគឺប្រទេសចិននឹងឯង និយាយឃើញទៅណាដូចលោកលីថេងតឹងថាអើកតិកាសញ្ញាឲ្យស្នើទទួលស្គាល់គោលការណ៍តែមួយចិនតែមួយអញ្ចឹងចិនអញ្ចឹងតែចាប់បង្ខំគេឲ្យគេទទួលស្គាល់គោលការណ៍របស់គាត់ប៉ុន្តែដល់គាត់អត់គ្រប់ច្បាប់សោះវាអត់ដូចប្រទេសហុងកុងប្រទេសហុងកុងគាត់ប្រើល្បិចច្រើនធនណាដើម្បីលោតចូលទៅតាមពិតគាត់ទៅទៅឲ្យហុងកុងហ្នឹងវាមានជារបៀបអឺ ច្បាប់ទម្លាប់នៅតែពីរអញ្ចឹងទៅតាមកិច្ចព្រមព្រៀងទៅតាមការសន្យានៃការប្រគល់ឲ្យរបស់ប្រទេសអង់គ្លេសទៅឲ្យតែហុងកុងហ្នឹងគេមានសិទ្ធិអំណាចអីរបស់គេប៉ុន្តែគាត់ប្រើវិធីមួយយ៉ាងគាត់ចូលទៅសង្គ្រប់យកបណ្ដោយគ្រប់យកឥឡូវហ្នឹងគាត់បំពេញទៅលើប្រទេសមួយដែលត្រូវអនុវត្តច្បាប់ពីរនោះណាហ្នឹងហើយអញ្ចឹងនៅបំពេញលើគេហើយខាងតៃវ៉ាន់វាគេជាទូទៅដោយគុណនឹងស្រាប់ហើយ ពីដើមកៅអីអង្គការសហប្រជាជាតិតៃវ៉ាន់អ្នកអង្គុយអញ្ចឹងតំណាងឲ្យចិនអញ្ចឹងចំចង់គេមានប្រជាប្រិយភាពហើយចំហរបស់គេក៏រឹងមាំអឺយើងមើលឃើញការគោរពសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យរបស់គេគួរសមគួរទទួលយកបាន តែតែគាត់គាត់អត់ចង់គោរពគាត់ចង់តែគៀងគោគាត់ចង់ច្បាច់គេចូលដោយមិនអោយគេឲ្យ ហើយគេកំពុងតែសម្លឹងមើលតាគេសម្លឹងមើលថាតើរដ្ឋាភិបាលចិនហ្នឹងធ្វើយ៉ាងម៉េចជាមួយកោះហុងកុងជាមួយទីក្រុងហុងកុងហើយគេមើលឃើញ ភាពមិនប្រក្រតីនឹងច្រើន ប្រើអំណាចតបច្រើនប្រើកលល្បិចនឹងច្រើនទិញដូរមន្ត្រីរាជការហើយប្រសិនបើតៃវ៉ាន់ម្ដងកាលគេពិចារណាចង់ចូលរួមជាមួយដែរតា ពីព្រោះមានតគៀងកលួងលោមគេឲ្យចូលជាមួយរដ្ឋាភិបាលនឹងទៅហើយអឺតំណែងអ្នកអស់នឹងគឺនៅដដែលគេថែរក្សានៅប្រព័ន្ធ system គេហៅថារដ្ឋនឹងអ្នកឯងចង់ថែរក្សា system នឹងក៏បានដែរធ្វើម៉េចឲ្យទៅចូលសមាជិករដ្ឋសភានៅកោះតៃវ៉ាន់អីនឹងចូលជាសមាជិករដ្ឋសភានៅនៅរាជធានីប៉េកាំងអីចឹងទៅគឺថាខំបញ្ចុះបញ្ចូលសັບបែបយ៉ាងដើម្បីឲ្យចូលសិនហើយបានច្បាច់គេក្រោយ អានេះខ្ញុំកណាមើលរបៀបចិនគាត់ខំប្រឹងធ្វើនោះដូចតែយួនខំប្រឹងគៀងកខ្មែរក្រមកចូលតែមួយជាមួយវាអញ្ចឹងណាហ្នឹងហ្នឹងសាសនាឯនៅតែមួយអញ្ចឹងទៅមិនបាច់ប្របែកទេហើយអឺវាប្រមូលឲ្យយើងទៅធ្វើទៅជាសញ្ជាតិតែមួយអញ្ចឹងទៅមិនចាំបាច់ដាក់មានសញ្ជាតិខ្មែរអីទៀតនៅក្នុងអត្តសញ្ញាណបានថ្មីនោះគូឃើញទេហ្នឹងហើយអញ្ចឹងវាដាក់តែសញ្ជាតិវៀតណាមអញ្ចឹងហ្មងទៅ ហើយយើងមិនបាច់ដាក់ថាអូប្រជាជាតិខ្មែរប្រជាសាសខ្មែរអីទេពីដើមយើងអត្តសញ្ញាណប័ណ្ណមានសញ្ជាតិវៀតណាមប្រជាសាសខ្មែរអញ្ចឹងទៅយើងវាមានអធិបុលជាជនជាតិដើមដល់ឥឡូវវាដូរទៅអញ្ចឹងវាដូរទៅចង់ប្របាទវាចង់បញ្ចូលទៅជាមួយដើម្បីវាមលាយវាច្បាច់ស៊ីនឹងគោលការណ៍តែមួយនឹងអញ្ចឹងហ្នឹងហើយគេគេទទួលស្គាល់បើប្រសិនបើប្រមុខរដ្ឋាភិបាលគោលការណ៍ច្បាប់របស់រដ្ឋាភិបាលអ្នកឯងគោរពត្រឹមត្រូវ គោរពឲ្យគេមានសិទ្ធិសេរីភាពអីចឹងធ្វើអីទៅតាមតកិច្ចសន្យាច្បាស់លាស់ហើយកុំប្រើល្បិចនៅពីក្រោយខ្នងនោះរឿងដឹកនាំប្រទេសហ្នឹងនៅនៅលើការដឹកនាំប្រទេសទាំងអស់ហ្នឹងវាអញ្ចឹងដល់ទៅអញ្ចឹងទៅគេលោកដៃគេលោកដៃចូលមកពីចង់មិនចង់គេក៏មានប្រដាក់ទុនរស៊ីនៅកន្លែងនោះដែរនៅហុងកុងហ្នឹងពួកប្រចាំប្រទេសប្រដាក់ទុនរស៊ីមានតិចណាស់ ច្រើនណាស់អញ្ចឹងបានគេព្យាយាមឲ្យរដ្ឋាភិបាលអង់គ្លេសហ្នឹងគឺថាជួយធ្វើយ៉ាងម៉េចដើម្បីថែទាំអ្នកដែលវិនិយោគទុននៅកន្លែងនោះវិជុលគេដកមកវាអត់ទាន់ព្រោះបណ្ដាទុនជាក្រុមហ៊ុនធំធំដូចនៅកោះតៃវ៉ាន់អញ្ចឹងវាមានក្រុមហ៊ុនពួកប្រចាំប្រទេសនៅក្នុងច្រើនដែរដូច្នេះគេដកអត់ចេញអត់ទាន់ទេ នៅក្នុងពេលដែលរយៈពេលខ្លីអញ្ចឹងវាពាក់ព័ន្ធទៅដល់មុខរបរគេប្រចាំថ្ងៃនោះអញ្ចឹង ហើយរឿងវាមានច្រើនណាគុណវាមានរឿងនៅក្នុងនោះច្រើនទៀតនិយាយអំពីការវៀតអំណាចកាន់តែធំទៅធំទៅហើយកោងកាយមិនមិនសូវជាគោរពច្បាប់ទម្លាប់អីចងេងចងាងឧទាហរណ៍ធ្វើជាមួយប្រទេសអូស្ត្រាលីអីចឹងវាចងេងចងាងហ្មងប្រទេសចិនមួយរយៈហ្នឹងអាអំណាចណាបាទខ្ញុំកណាមើលឃើញចរិតនយោបាយ ពីដើមរបស់ចិនមកទល់ឥឡូវនេះវាខុសខុសគ្នាថាពីដើមអោនលំតូនទុនភ្លន់មិនសូវជាហ៊ានគេកាងឥឡូវហើយដល់ឥឡូវលោកហើយសេដ្ឋកិច្ចនឹងមិនមែនបានដោយខ្លួនឯងសត្វសាទៀតបានដោយការជួយលើកតម្កើងរបស់បរទេសទៀតហោះយើងមើលឃើញតែរបៀបតំណែងទៅដឹងហើយតំណែងនាំទៅលក់នាំទៅលក់នៅខាងក្រៅខ្លួនឯងផលិតតំណែងច្រើនណាស់ ហើយបានផលចំណេញដោយសារក្រមប្រទេស នៅប្រចាំប្រទេសមានអូស្ត្រាលីអាមេរិកកាណាដាអឺរ៉ុបអីចឹងមែនទែនយកមកលក់នៅអាស៊ីជាមធ្យមទេហើយលក់ទៅខាងក្រៅនោះបើវាច្រើនហើយគេអនុគ្រោះពន្ធអីហ្នឹងទៅធ្វើដោយថាឥឡូវគេអនុគ្រោះពន្ធឲ្យខ្មែរមកបើកគ្រងចាក់នៅស្រុកខ្មែរហើយដេនៅស្រុកកិនហ្នឹងសឹងអស់ហើយផលិតនៅស្រុកកិនហ្នឹងសឹង សឹងអស់ហើយចិត្តចប់ហើយមកតម្លើងបង្ហើយនៅស្រុកខ្មែរឬមកស្រុកលាវនៅភូមិអីចឹងទៅឲ្យដឹកចេញទៅក្រៅពីព្រោះមានការអនុគ្រោះពន្ធនោះអញ្ចឹងធ្វើដូចថាកេងប្រវាញ់ទៅលើការអនុគ្រោះប្រព័ន្ធអនុគ្រោះរបស់បរទេសនោះណាមកឲ្យលុកទីផ្សារនឹងស៊ីអស់ចឹងទៅគេមើលឃើញគេចង់ជួយយឹតយងប្រទេសកម្ពុជាប្រទេសឡាវ ឬមួយប្រទេសណាក្រីក្រដទៃទៀតគេជួយยึดយោងដើម្បីឲ្យប្រទេសហ្នឹងពលរដ្ឋនៅក្នុងប្រទេសហ្នឹងបានទទួល ផលប៉ុន្តែមិនអញ្ចឹងនាយទុនរបស់ពួកចិនហ្នឹងមកប្រដាស់ទុនហើយយកអាផលចំណេញដែលដែលដែលក្រមប្រទេសគេអឺបន្ថយការប្រកួតប្រជែងថាយើងជាទុនសោយគេជួយលើកតម្កើងសេដ្ឋកិច្ចឲ្យប្រទេសក្រីក្រនេះបានជឿនលឿនប៉ុន្តែអាផលប្រយោជន៍នឹងមានបានមកប្រទេសហ្នឹងណាវាបានជាងពាក់កណ្ដាលទៅឈ្មួញរបស់ចិនតែគុនឃើញអត់ ហ្នឹងហើយយើងយើងមិនបន្ទោសពួកនឹងទាំងអស់ទេយើងបន្ទោសពីរដ្ឋាភិបាលរបស់យើងហ្នឹងអឺខ្វះសតិសម្បជញ្ញៈខ្វះគេហៅចិត្តគេទាំងស្រុងតែវាមិនមែនទេគាត់ខ្វះគំនិត សិលធម៌សម្រាប់ប្រជាជាតិខ្លួននោះហើយពួកផ្សំជាមួយនឹងចរិតខលខូចនៃមេឈ្មួញចិននឹងទៀតវាធ្វើឲ្យប្រទេសយើងនឹងវាទៅជារឿងស្មុគស្មាញអញ្ចឹងទៅវាកើតរឿងមិនចេះចប់ហើយកើតរឿងមិនចេះចប់នឹងចេញមកពីណា ចេញមកពីការលោភលន់ចេញមកពីវាធម៌បីយ៉ាងនឹងលោភៈទោសៈមោហៈនឹងភាពល្ងឹតល្ងងការលោភលន់ចង់បានទ្រព្យសម្បត្តិតិចតួចហើយកំហឹងខឹងគ្នាប្រជាសាសឯងនឹងយើងខឹងយើងខឹងគ្នាយើងហើយយើងទៅឲ្យផលប្រយោជន៍ទៅបរទេសទទួលបានទាំងអស់ហ្នឹងហើយខ្ញុំកណាមើលឃើញដល់ដល់ឥឡូវនឹងវាសង្វេយកាន់តែសង្វេយទៅ ដល់មើលនៅក្នុងធម៌អប់រំរបស់ពុទ្ធសាសនាហ្នឹងច្រើនទៅច្រើនទៅខ្ញុំណាមើលឃើញសង្វែកក្នុងការដឹកនាំប្រទេសក៏ដោយអឺចលនាតស៊ូរបស់យើងដើម្បីទាមទារសិទ្ធិសេរីភាពគឺថាបដូរផ្ដាច់ដើម្បីប្រយុទ្ធប្រឆាំងជាមួយ អ្នកដែលរំលោភបំពាន សិទ្ធិសេរីភាពរបស់យើងនោះគឺថាយើងយើងប្រឆាំងតបតត្រឡប់ទៅវិញហ្នឹងនឹងដោយឃើញប្រយោជន៍មើលឃើញសង្វែកអញ្ចឹងមិនថាអូមានសំណួរគេមួយថាណែ ដៃគុណចូលមកបួសហើយយ៉ាងម៉េចក៏ប្រឆាំងតស៊ូថាមិនមែនទេមិនមែនប្រឆាំងតស៊ូដោយហិង្សាណាអានេះយើងព្យាយាមតស៊ូដោយវិធីទន់ភ្លន់បាទក្នុងពុទ្ធសាសនាតស៊ូបែបវិជាបជាដល់វិទ្យាបលយើងតស៊ូគំនិតយើងបើកនៅការចេះដឹងផ្នែកសតិបញ្ញាឲ្យប្រជាពលរដ្ឋរបស់យើងនឹងបានយល់បានដឹង ឲ្យឲ្យគាត់មានពលឺនៅក្នុងខ្លួន ហើយ បានយើងតស៊ូរបៀបដូចនៅបរទេសក៏ចឹងដែរដូចថាកិច្ចការនៅក្នុងប្រទេសអាស៊ានទាំងមូលមានរឿងក្តៅនៅជុំសមុទ្រចិនហើយនឹងរឿងក្តៅនៅតំបន់សមុទ្រខ្មៅខាងយូក្រែនរុស្ស៊ីនោះវាពាក់ព័ន្ធទៅដល់លើផលប្រយោជន៍ផលប្រយោជន៍ចាទេគុណផលប្រយោជន៍នយោបាយហើយសហរដ្ឋអាមេរិកគាត់ ឲ្យវាមានមិត្តភ័ក្តិនៅខាងនឹងដែរការវាតំណាចការឆ្លៀនពៀនរឿងរឿងវាចេះវាឋិតនៅលើចេះគឺថាសេដ្ឋកិច្ចនៅលើពិភពលោកគាត់រីកចម្រើនហើយគាត់ក្អេងក្អាងហើយគាត់សេពគប់តែជាមួយគាត់គាត់ទៅលើក ទឹកចិត្តក្រុមប្រទេសមួយចំនួនដែលមិនគោរពច្បាប់ប្រទេសណាមានអឺ ចរិតដឹកនាំប្រទេសមេដឹកនាំណាដែលមានចរិតដឹកនាំប្រទេសមិនសូវគោរពច្បាប់ហ្នឹងគាត់ទៅល្អូកល្អឿនជាមួយប្រទេសហ្នឹងនេះគាត់មើលតួយ៉ាងដូចរុស្ស៊ីតួយ៉ាងដូចចិនអញ្ចឹងទៅទៅលើកទឹកចិត្តសរសើររដ្ឋាភិបាលភូមាដែលរំលោភច្បាប់រំលោភលទ្ធិជាតិតតៃគេបោះឆ្នោតជាប់ហើយចាប់គេដាក់គុកក្រឡេសចាប់គេដាក់ជុកដោយដោយគ្រាន់តែថាគេមិនគោរពច្បាប់កូវីដអីចឹងឧទាហរណ៍ហើយប្លន់អំណាចរបស់គេចឹងទៅ នឹងឲ្យគាត់ទៅសេពគប់គាត់ទៅលើកតម្កើងក្នុងពេលដែលអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យអ្នកស្រឡាញ់សិទ្ធិសេរីភាព ជាបរិវត្តក្នុងប្រទេសនឹងតស៊ូគាត់មិនទទួលស្គាល់នៅការតស៊ូរបស់ប្រជាពលរដ្ឋបែរជាតកំប្រពួកខលខូចមកពីអីមកពីចង់ពង្រឹងនៅអំណាចនៃក្រុមខលខូចរបស់ខ្លួននឹងឲ្យវាកំដរគ្នា នៅលិឆាអន្តរជាតិអញ្ចឹងណាឥឡូវយើងមើលឃើញថាភាព ខ្មៅសឬមួយយើងហៅឆ្វេងច្រាំឬមួយយើងហៅថាក្រហមខៀវវាចេញមកច្បាស់ណែតនៅលើនៅលើទំព័រនយោបាយក៏ដូចជានៅលើទំព័រផលប្រយោជន៍ហើយរឿងហ្នឹងនៅតតស៊ូគ្នាចនិចចឹងមកពីវិជ្ជាគូគ្នាគុនវិជ្ជាគូគ្នានេះហៅថាថ្ងៃយប់អាក្រក់ល្អនឹងតស៊ូគ្នាអញ្ចឹងវាតស៊ូគ្នាចនិចចឹងវាមិនងាយមានថ្ងៃចប់ទេគាត់ថា ពីដើមយើងក៏ដឹងដែរអ្នកណាកូនសិស្សរៀនមុំមុំនឹងដឹងហើយថាអ្នកណាជាអ្នកជួយជំរុញសេដ្ឋកិច្ចប្រទេសចិនឲ្យរីកចម្រើនគឺអាមេរិកហ្នឹងឯងអហើយតែដើម្បីចង់ឲ្យសេដ្ឋកិច្ចចិនរីកចម្រើនគឺថាដើម្បីអីដើម្បីបន្ថយអធិបតេយ្យរុស្ស៊ីកាលនោះអធិបតេយ្យរុស្ស៊ីខ្លាំងណាស់អឺគាត់ គាត់ជិះជាន់គាត់ជួយឧបត្ថម្ភគ្រប់គ្រងដោយឧបត្ថម្ភរដ្ឋវៀតណាមឲ្យមកឆ្លៀនពៀនចូលមកខាងកម្ពុជាឆ្លៀនពៀនឡាវអីចឹងទៅគាត់ជួយឧបត្ថម្ភហើយចិនហ្នឹងចាំសំចិនហ្នឹងបងមិនសូវពេញចិត្តជាមួយរុស្ស៊ីហ្នឹងអាមេរិកហ្នឹងគាត់ឆ្លៀតទៅតាក់ទងចិនហ្នឹងដើម្បីទម្លាក់មកខាងនេះមួយសិនដូចថាដៃគូគាត់វាខាងនេះវាពីរនាក់គាត់វាយម្ដងមួយគាត់ចាប់ចិនហ្នឹងគាត់វាយរុស្ស៊ីសិន ហើយដល់ឥឡូវរុស្ស៊ីអត់ទាន់ហើយគាត់ចាប់ដើមសាកល្បង សមត្ថភាពកម្លាំងជាមួយចិនទៀតហ่ะយើងមើលព្រោះចិនអាចធ្វើដំណើរឈានទៅប្រជែងហៅថាលំដាប់ ទី1ដឹកនាំពិភពលោកព្រោះចិនគេមានសក្តីថ្នាអញ្ចឹងហ៎បើចិនមិនមានសក្តីប្រាថ្នាអ្នកវិភាគទូទៅនៅលើ ឆាកអន្តរជាតិជាទូទៅគេនាំគ្នាធ្វើវិភាគអញ្ចឹង ដោយអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោកខេមរ៉ាត់ហ្នឹងក៏គាត់ធ្វើវិភាគអញ្ចឹងដែរថាចិននឹងធ្វើคล้ายទៅជាអឺមហាអំណាចពិភពលោកផ្នែកសេដ្ឋកិច្ចហើយនឹងយោធាក្នុងថ្ងៃអនាគតគាត់ទោះទាយ30 40ឆ្នាំទៀតទៅមុខអញ្ចឹងទៅអញ្ចឹងអ្នកដែលកំពុងតែទទួលនៅតំណែងហ្នឹងវាត្រូវតែរៀបចំនយោបាយប្រកួតប្រជែងឲ្យពន្ទន់ បន្ថយនៅសមត្ថភាពឬមួយបន្ថយនៅលបឿនដែលអាចដឹកនាំសេដ្ឋកិច្ចពិភពលោកឬមួយមហាអំណាចយោធានៅលើពិភពលោកអញ្ចឹងហើយហើយតាន់ពេលនេះគេនៅរេខ្លួនតាន់តាមពិតនឹងសហរដ្ឋអាមេរិកនឹងបានឲ្យតែចិនធ្វើសង្គ្រាមតើឲ្យ ដឹងសមត្ថភាពពិតនៃអាវុធរបស់ចិនអញ្ចឹងពីព្រោះជាទូទៅគាត់ចិនណាបញ្ជូនតែតំណែងបញ្ជូនតែលុយកាក់ ហើយធ្វើនយោបាយទុច្ចរិតទៅក្រៅទេចិនមិនដែលបញ្ចេញអាវុធទៅក្រៅប្រទេសឬមួយបាញ់អាវុធអីទៅក្រៅប្រទេសគឺសង្គ្រាមជាមួយពួកបរទេសចិនមិនដែលមានទេយូរហើយរយៈពេលយូរហើយ តាំងពីសង្គ្រាមលោកលើកទី2មកមកទល់ឥឡូវហ្នឹង70ឆ្នាំហើយចិនអត់ដែលចេញអាវុធទៅទេមិនដែលទៅគ្រប់គ្រងប្រទេសណាឆ្លៀនពៀនប្រទេសណាដោយកងទ័ពទេអត់មានទេជាង70ឆ្នាំហើយ ម្ល៉េះហើយអាកំបាំងនៃអាវុធយុទ្ធភណ្ឌរបស់ចិនហ្នឹងគេនៅតែអត់តន់ច្បាស់អញ្ចឹងអត់តន់ដឹងថាវាយ៉ាងម៉េចគេដឹងកូរ៉េអញ្ជើញគេដឹងរុស្ស៊ីដឹងរុស្ស៊ីសហភាពសូវៀតคล้ายមកជារុស្ស៊ីតូចនេះធ្លាប់ទៅឆ្លៀនពៀនធ្លាប់ទៅគ្រប់គ្រង នៅតំបន់ប្រទេសមួយចំនួននៅខាងអឺរ៉ុបខាងកើតនោះហើយប៉ុន្តែគេអត់ដែលដឹងចិនទេគុណអត់ដែលឃើញចិនទៅគ្រប់គ្រងប្រទេស ណាដោយកម្លាំងយោធាទេអត់ដែលទេ ម្ល៉េះហើយគេចង់ដឹងចង់ដឹងតិចទៅថាសហរដ្ឋអាមេរិកអីខ្លាចចិនបញ្ចេញអាវុធអីគេមិនខ្លាចទេពីព្រោះគេចង់ដឹងនឹងហ្មងគេចង់ដឹងសមត្ថភាពពិតរបស់របស់ចិននឹងយ៉ាងម៉េចហើយសមត្ថភាពពិតរបស់ចិននឹងបើចង់ដឹងគឺមានតែការទៅឲ្យចិននឹងទ្រាំមិនបានធ្វើសង្គ្រាមជាមួយតៃវ៉ាន់ទេបានមានសមត្ថភាពពិតនឹងចេញមក ពីព្រោះសមត្ថភាពពិតនឹងក៏ទៅឋិតនៅលើកងទ័ពជើងទឹកផងកងទ័ពអាកាសផងកងទ័ពជើងគោកដែលឡើងពីកប៉ាល់កប៉ាល់ទឹកមកធ្វើសង្គ្រាមនៅកោះតៃវ៉ាន់ហ្នឹងដោយវិធីយ៉ាងម៉េចក្នុងកន្លែងហ្នឹងព្រោះកន្លែងខ្លះគេដឹងតែសង្គ្រាមកងទ័ពជើងគោកទេប៉ុន្តែសង្គ្រាមជាមួយកោះតៃវ៉ាន់គេអាចដឹងកងទ័ពអាកាសផងកងទ័ពជើងទឹកហ្នឹងក៏ច្បាស់ពីព្រោះវាជាតំបន់កោះអញ្ចឹងណាគាត់ណាណា ខ្ញុំកណាមើលឃើញចឹងទេខ្ញុំកណាមើលឃើញថាអាកំបាំងនៃកិច្ចការការពារជាតិរបស់ចិនហ្នឹងគេអត់ទាន់ដឹងច្បាស់ហើយមួយរយៈនេះចិនតម្លើងថាវិការការពារជាតិនឹងច្រើនដែរអញ្ចឹងណាទូទៅខ្ញុំកណាអាចមើលឃើញបានតែប៉ុណ្្នឹងទេអឺជាយុទ្ធសាស្ត្រទូទៅពីព្រោះអឺអ្នកខាងប្រចាំប្រទេសណាគុណ គេធ្វើការគេបានគិតគូរវែងឆ្ងាយខ្ញុំមិនថានិយាយហ្នឹងមិនមែនថានយោបាយរបស់ចិនអន់ទេនយោបាយរបស់ចិនហ្នឹងជ្រៅហើយសុភាពទន់ភ្លន់ហើយស្ងាត់ត្រជាក់ល្អកហ្មងប៉ុន្តែពេលនេះដូចថាចរិតមេដឹកនាំរបស់ចិនហ្នឹងហាក់ដូចមានលក្ខណៈក្អេងក្អាងនឹងបន្តិចយើងមើលឃើញណាព្រោះយើងមើលឃើញគាត់អនុវត្តជាមួយនឹងប្រទេសអូស្ត្រាលី យើងមើលឃើញគាត់ចងេងចងាងក្អេងក្អាងហ្មងគាត់ណាបញ្ហារឿងកូវីដហ្នឹងហើយអត់បង្ហាញឲ្យពិភពលោកឃើញទៀតវាវានៅតែលាក់ពុតបុតអីផ្សេងផ្សេងអញ្ចឹងហ្នឹងអញ្ចឹងហើយគាត់តែគេនិយាយឆ្កំឆ្កងអញ្ចឹងគឺថាព្រមានចំចំអញ្ចឹងហ្មងហើយផ្ដាច់សុកចិត្តខាតតំណែងទិញពីអូស្ត្រាលីខ្យូងថ្មសាច់គោអីសុកចិត្តខាតទៅទិញពីកន្លែងផ្សេងថ្លៃក៏ដោយអញ្ចឹងប៉ុន្តែអានឹងវាមិនមែនចំណាញ់ណា ភ័យបើថាអូស្ត្រាលីបាត់បង់ការចំណេញមែនប៉ុន្តែខ្លួនឯងនោះក៏បាត់បង់ដែរអញ្ចឹងក៏បាត់បង់សង្ខាងអញ្ចឹងវាចូលចរិតពីលពេលចាពេលតកណាធ្វើការអីវាបាត់ប្រយោជន៍សង្ខាងអញ្ចឹងវាមិនផ្លាញ់ប្រយោជន៍ខ្លួនឯងណាផ្លាញ់ប្រយោជន៍អ្នកដទៃដែរផ្លាញ់ប្រយោជន៍ខ្លួនឯងផងនោះមួយទៅឥឡូវតៃវ៉ាន់គាត់ធ្វើទៀតគាត់ចាប់ផ្ដើមផ្ដាច់ចេះផ្ដាច់ចុះហើយតែផ្ដាច់ចុះផ្ដាច់ឡើងវាអត់តែទាំងអស់គ្នាមិនមែនខាតតែតៃវ៉ាន់ហើយចិនមិនខាតណាវាខាតខាតដែរ ណាលឺសូដែរនឹងថាខាតតៃវ៉ាន់បើថាចិនផ្ដាច់វៀតនឹងខាតទៅដល់រាប់រយពាន់លានណាមានខាតតិចតួចដូចអូស្ត្រាលីខាតបានបាន2ភាគបាន2ភាគ10របស់របស់តៃវ៉ាន់ខាតមួយចិនផងអញ្ចឹងណាពីព្រោះចិននឹងគេមានគំនិតចង់លួងលោមតៃវ៉ាន់នឹងសម្បើមណាដោយផ្ដាល់ផលប្រយោជន៍ឲ្យច្រើនដឹកទំនិញយកទៅលក់នឹងបានច្រើនមកពីជាប្រតចិនច្រើនណាដឹក ច្រើនដើម្បីធ្វើឲ្យតៃវ៉ាន់នឹងឆ្លក់វង្វេងជាមួយនឹងផលប្រយោជន៍ផលចំណេញនោះថាចូលជាមួយចិនពេលកាំងនោះមានផលចំណេញអញ្ចឹងឯងធ្វើផលិតតំណែងចេះល្អឲ្យដាក់ដាក់ដឹកទលក់នៅស្រុកចិនទៅបានផលប្រយោជន៍ច្រើនគឺថាចង់ពង្វក់អ្នកនយោបាយតៃវ៉ាន់នឹងឲ្យយល់ព្រមប្រសិនបើអ្នកនយោបាយនឹងធម្មតាត្រូវចិនពង្វក់បានហើយក្នុងប្រហែលឆ្នាំហ្នឹងប៉ុន្តែយើងគិតថា គេក៏នៅថ្លឹងថ្លែងគេមើលគេចង់រៀបច្បាប់នឹងឲ្យរៀបរយហើយតើប្រជាគេគ្រប់មតិរបស់ប្រជាប្រដ្ឋគេបើប្រជាប្រដ្ឋគេយល់ព្រមបានគេព្រមគេមិនមែនទៅទៅទេទេណាហើយដែលរឹងចំហហ្នឹងអញ្ចឹងគាត់មកអំពីប្រជាប្រដ្ឋគេអត់ព្រមហើយឃើញគុណឃើញប្រជាប្រដ្ឋគេដែរហាត់ទាំងយប់ទាំងថ្ងៃនោះគេហាត់តស៊ូទាំងយប់ទាំងថ្ងៃហ្នឹងហើយ ចិនធ្វើអញ្ចឹងបានតែការក្អេងក្អាងហ្នឹងហើយខ្ញុំកណាជឿដែរបើថាបើសិនខាងប្រចាំប្រទេសក៏ដោយក្រមគេនឹងនាំគ្នាពាត់គេទប់ទល់សេដ្ឋកិច្ចมันងាយទេมันងាយទប់ទល់ជាមួយគេទេបើឥឡូវគេមិនហ៊ានធ្វើខ្លាំងដោយសាររោងចក្ររបស់ពួកគេច្រើននឹងនាំគ្នាយកទៅដាក់នៅស្រុកចិននឹងច្រើនហើយរំដោះត្រឡប់មកវិញវាអត់តាន់បានអូក្រមប្រទេសមួយចំនួនដាក់អត់តាន់បាន ឥឡូវគេកំពុងតែសម្លឹងថាតើបើសិនតែគេដកក្រុមហ៊ុនរបស់គេគេគិតថាគេដកចេញពីយួនខ្លះគេដកចេញពីច្រើនហ្នឹងឲ្យច្រើនដើម្បីយកមកដាក់ប្រទេសមួយចំនួនទៀតដែលមានអឺការគោរពលទ្ធិប្រជាធិបតេយ្យហ្នឹងបានច្រើនគួរសមគេចង់ដកមកអញ្ចឹងដល់តែអញ្ចឹងទៅវាថ្ងៃអនាគតហ្នឹងវាត្រូវតែបាត់បង់នឹងឯងបាត់បង់ច្រើនហើយគាត់ពងប្រឈមជាមួយហានិភ័យនិងកម្លាំងពលកម្មផង វាមិនមែនថាត់ថេនៅយូរប្រហែលទេព្រោះហេតុនោះឲ្យបានបើកយុទ្ធសាស្ត្រឲ្យប្រជាពលរដ្ឋរបស់គាត់មានកូនវិញហ្នឹងបើមិនចឹងទេមិនងាយបើកទេមកពីអាកម្លាំងមុនដែលដែលបង្ខំឲ្យគ្រួសារមួយមាន តកូនមួយមកឥឡូវអស់កម្លាំងពលកម្មរោងចក្រឧស្សាហកម្មជាច្រើនវាត្រូវការមនុស្សបន្តបន្តហើយមនុស្សទាំងអស់ហ្នឹងដែលមួយមួយហ្នឹងឥឡូវចាស់ចាស់ទៅអាខ្លះមានទ្រព្យសម្បត្តិច្រើននាំគ្នាមករស់នៅបរទេសត្រូវតែបង្កើតកូនថែម អញ្ចឹងហើយម៉មកូនថែមទៀតអាកូនហ្នឹងទៅការពេល20ឆ្នាំទៅទៀតដើម្បីវាអាចធ្វើការបានអញ្ចឹងក្នុងរយៈពេលនេះប្រសិនបើគាត់នៅតែក្អេងក្អាងចរិតចងេងចងាងអញ្ចឹងអាចជួបជាមួយនឹងហានិភ័យច្រើនគេព្រោះឥឡូវយើងមើលឃើញជាក់ច្បាស់ហើយសង្គ្រាមសេដ្ឋកិច្ចហ្នឹងហ្មងគាត់គាត់មានអីគាត់ផ្ដាច់ ផ្ដាច់ការធ្វើសេដ្ឋកិច្ចជាមួយគ្នាផ្ដាច់មិនអោយនាំចូលមិនអោយទិញតំណែងអីយើងអញ្ចឹងទៅមានតែធ្វើប៉ុណ្ណឹងហើយដល់ផ្ដាច់អញ្ចឹងទៅប្រជាពលរដ្ឋចិនក៏មិនស្រួលណាដូចឥឡូវអត់ទិញជើងថ្មពីអូស្ត្រាលីហ្នឹងអាកន្លែងខ្លះហ្នឹងត្រូវបាត់ភ្លើងណាអញ្ចឹងខ្វះធ្យូងថ្មនោះទៅយកភ្លាមភ្លាមឥឡូវដូចធ្លាប់ទិញជាប្រចាំឆ្នាំ set up ហើយខឹងភ្លាមធ្វើភ្លាមមិនខឹងអីទៅស្រួលទៅទិញកន្លែងណាហើយបាត់ដកទេ ផ្ដាច់ថ្ងៃហ្នឹងហ្មងខឹងថ្ងៃហ្នឹងស្អែកឈប់ឲ្យគេនាំចូលចឹងទៅឧទាហរណ៍អញ្ចឹងគាត់ថានយោបាយវាចងេងចងាងហួសទៅណាហ្នឹងហើយើឃើញតើរបៀបកិច្ចការបរទេសគេមិនធ្វើដល់ថ្នាក់ហ្នឹងទេគេត្រូវធ្វើវិធីទន់ភ្លន់ជួយទន់ភ្លន់ហើយប្រទេសអូស្ត្រាលីគ្រាន់តែលើកសំណើឡើងតាយើងគ្រាន់តែសំណើឡើងភ្លាមអានោះលេងអេងក្អាងយកបរហើយវាវាមិនមែនជាចរិតអ្នកនយោបាយដែលគេហៅថា ចាស់ទុំនយោបាយនោះមិនមែនដូចចិនពីមុនចិនពីមុនមិនអញ្ចឹងទេចិនចិនឥឡូវដូចចិនសម័យទំនើបនោះគេឯងក្អាងមែនតើហ្មងបាទទោះកណាមើលឃើញដូចថាបើទៅស្រុកខ្មែរវិញឃើញចងេងចងាងមែនតើហ្មងចងេងចងាងណាប្រជាពលរដ្ឋចិននេះហើយអ្នកដែលរស់ស៊ីនោះគឺពួកឈ្មោះនេះគឺចងេងចងាងមែនតើហ្មងហើយបាក់បាក់និយាយគ្នាណា បាទនិយាយតែហ្មងណាអមើឃើញអារបៀបគាត់គាត់ដៀលជាមួយប្រទេសទូទៅណាឥឡូវគាត់ថាលោកស្រីប៉ូលូស៊ីទៅនោះហាមខាត់គេមិនអោយគេតាក់ទងផ្នែកការទូតអីអីប៉ុន្តែគៀបសង្កត់គេនោះផ្លោងដេញសង្ខើញទៅក្បែរប្រទេសគេគេត្រូវទៅរកខ្នងឯងចឹងហ៎ហើយតៃវ៉ាន់នោះមិនមែនមិនមែនអន់ថយណាដូចខ្ញុំកណាទូលចឹង គេធ្លាប់អង្គុយកៅអីអង្គការសហប្រជាជាតិតំណាងឲ្យចិនទាំងមូលណាប៉ុន្តែគាត់ដើរធ្វើនយោបាយអីជុំវិញចឹងទៅដល់និយាយទៅសហរដ្ឋអាមេរិកនោះក៏កង់ជែងចំណេញពីចិនដែរដើម្បីបានធ្វើម៉េចឲ្យចិននឹងយល់ស្របជាមួយខ្លួនកំត់កំកផ្អៀងមកខាងខ្លួនអញ្ចឹងទៅគាត់មានឱកាសដើម្បីនឹងទម្លាក់សេដ្ឋកិច្ចរុស្ស៊ីនឹងឲ្យធ្លាក់មកអញ្ចឹងហ៎ អញ្ចឹងទៅដល់ក្រោយជ្រុលនាំគ្នាលើកគ្នាពីអឺរ៉ុបពីអាមេរិកពីអូស្ត្រាលីពីកាណាដាណាណៃទៅទៅប្រដាក់ទុននៅប្រទេសចិននឹងលើករោងចក្រអីទៅធ្វើនៅក្នុងទៅដល់ទៅចិនមានរោងចក្រច្រើនមានសេដ្ឋកិច្ចនាំចេញផលិតផលឧស្សាហកម្មនាំចេញខាងក្រៅច្រើនទៅចំណូលចូលប្រទេសចិនវាច្រើនគាត់មានគាត់មានពេលកូវីដនេះភ្ញាក់ប្រោយមិនមើលឃើញទេ ពេលកូវីដនឹងអស់តំណែងអីពីព្រោះស្អីស្អីនៅសុកចិនទាំងអស់ដល់ថ្នាក់យើងគិតថាម៉ាស់អាម៉ាស់ទៅពាក់បិទខ្ចប់ច្រមុះដល់ដង្ហើមនោះតើទៅតើទៅទិញពីចិនដែរអត់មានប្រទេសណាផលិតវាដូចថាវាសនាពិភពលោកនៅលើចិនទាំងមូលកន្លែងផលិតផលរបស់យើង សម្រាប់បំរើការឲ្យពិភពលោក យើងទៅទុកចិត្តចឹងទាំងស្រុងអញ្ចឹងចិនក្អេងក្អាងបណ្ដោយគេថាអូ យើងគឺជាកាពះរបស់ពិភពលោកទេតាយើងគឺជាអ្នកផ្គត់ផ្គង់ទាំងអស់ឲ្យនៅលើពិភពលោកតំណែងរបស់គាត់រាប់លានរាប់លានមុខដឹកចេញឲ្យពិភពលោកប្រើអញ្ចឹងទៅភាពក្អេងក្អាងរបស់គាត់វាបង្ហាញឲ្យគេដឹងនៅពេលដែលមានបញ្ហាកូវីដហ្នឹងគេភ្ញាក់ខ្លួនពិភពលោកភ្ញាក់ខ្លួនគេចាប់ផ្ដើមរំដោះដូររោងចក្ររបស់គេខ្លះគេនាំទៅប្រទេសគេវិញ គេទ្រាំគេសក់ចិត្តខាតតិចតួចប៉ុន្តែគេផលិតទៅស្រុកគេ វាហានិភ័យបន្តិចកន្លែងនោះអឺកូវីដទៅកើតពីកន្លែងចិនអញ្ចឹងខាំងតំណែងហាមនាំចូលទាំងអស់អ្នកខ្លះទៅផលិតអឺតំណែងនៅប្រទេសនេះប្រទេសនោះ ដើម្បីមកតម្រើតម្រើការឲ្យការតម្លើង នៅក្នុងប្រទេសគាត់រង្វាន់នៅចិនផងរង្វាន់នៅប្រទេសនេះប្រទេសនោះវាវាខ្ទាស់គ្នាគេគិតពិចារណាឡើងវិញ ពិភពលោកនឹងមានការប្រែប្រួលគុណមិនឥឡូវទេមិនឥឡូវទេ4 10 20ឆ្នាំទៅមុខទៀតនឹងមានការប្រែប្រួលគឺថាមួយសតវត្សរមានការប្រែប្រួលមកលើកអញ្ចឹងវាមិនមែនជាទំនៀមជាក្បួនទាយអីទេប៉ុន្តែរបៀបរបបតែធ្វើយូរទៅវាលៀងវាលៀងផ្នែកសិលធម៌គុណសិលធម៌ការទូតនេះយើងមើលឃើញមន្ត្រីការទូត ឡើងមកតែប្រទេសតែផ្ដាស់គ្មានចរិតជាមន្ត្រីការទូតគ្មានសិលធម៌ចងេងចងាងអីចឹងទៅ អឺវាអស់សន្តាប់ធ្នាប់ពិភពលោកវាអស់អញ្ចឹងហើយហើយច្បាប់អង្គការសហជីវជាតិវាអត់ចង់មានមនុស្សគោរពទៀតមានពេលខ្លះថាវិការអង្គការសហជីវជាតិសឹងអត់គ្រប់ប៉ុន្តែគេត្រូវតែគ្រប់គ្រងគេត្រូវថែថែរក្សាស្ថាប័នហ្នឹងដើម្បីគេរៀបចំសន្តាប់ធ្នាប់ពិភពលោកឡើងវិញឲ្យបាននឹងណាមើលឃើញជាជាទស្សនវិជ្ជារួមអញ្ចឹងណាអរគុណ